ឥឡូវនេះខ្ញុំនិយាយពីរឿងតាក់តងទៅនឹង Greenwood ជាមួយនឹង Rashford យប់មិញបន្តិចអាប់ដេតជូនបងប្អូនដែលជាអ្នកគ្រប់ត្រួតបិសាចក្រហមបាទយប់មិញនេះបងប្អូន ប្រហែលជាដឹងហើយ នៅ ពេលដែល Man U ឈ្នះ Aston Villa 1ទៅ0មែនតែ សម្រាប់អ្នកគ្រប់ត្រួតរបស់ Man U ជាច្រើនបានបង្ហោះនៅលើ Twitter ចំពោះតាក់ទងទៅនឹង Greenwood និង Rashford យើងឃើញហើយនៅនាទីដូចជាចិត្តជាង Greenwood បានអូសដល់ដាច់ បាទដាច់សឹងតែដាច់ល្អមែនតើ7ទល់2ជាមួយនឹងខ្សែការពី Aston Villa គណៈពេលដែល Rashford ក៏រត់មកពីក្រោយស្អាតមែនតើឈរនៅម្នាក់ឯងតែទីបំផុត Greenwood គាត់អូសទៅគាត់ទាញយកសុទ្ធតែម្ដងដោយគាត់មិនមើលកីឡាករមិត្តរួមក្រុមរបស់ខ្លួនសោះធ្វើឲ្យបាននេះសុទ្ធទៅ Martinez ចាប់ក្លោកមកក្បែរជើង Rashford បែររត់ប្រហែល2ជំហាន3ជំហានដល់តែ Rashford បែរជាទម្លាក់លបឿនហើយសុគិតឈរមើលទៅវិញដោយគេហៅថាអន់ចិត្តជាមួយនឹង មិត្តរួមក្រុម Greenwood ឥឡូវនេះយើងនិយាយកន្លែងហ្នឹងតិច Greenwood បើយើងនិយាយជាក់ស្ដែងទៅការអូសបាល់សុទ្ធហ្នឹងគឺជាអត្តចរិតរបស់គេទៅហើយការលេងបាល់កំណាញ់ហ្នឹងនៅក្នុងក្រុមកីឡាករ Man U អ្នកដែលព្យាយាមលេងបាល់កំណាញ់ដែលខ្ញុំសង្កេតឃើញណាទី1ជំនាន់ជំនាន់មុនគឺមាន Daniel James ដែលឥឡូវនេះ Man U បានលក់ទៅឲ្យ Leeds បន្ទាប់មកមាន Greenwood ហ្នឹងហើយដែលព្យាច្រើននឹងលេងកំណាញ់ Greenwood បើជំនាន់ដែលអាសាលេងជាមួយនឹងកាវនី ក្រោមការដឹកនាំដោយលោកសុកជាមិនសូវជាកំណាញ់ប្រមាណទេតែមួយរយៈក្រោយនេះក្រោមការដឹកនាំរបស់លោក Rafrenic ធ្វើឲ្យ Greenwood នោះហាក់បីដូចជាលេងបាល់កំណាញ់ច្រើនមែនតើយើងចេះស្ដាយឃើញកំណាញ់ច្រើនមែនតើបាទល្មមល្មមគឺគាត់ទាញយកសុទ្ធខ្លួនឯងហើយហើយបន្ទាប់មកដូចជា Lingard Lingard ក៏តាមអារម្មណ៍ពេលខ្លះក៏កំណាញ់បាល់ពេលខ្លះក៏អូសុទ្ធខ្លួនឯងដូចដែរដូចគ្នាដែរអញ្ចឹងខ្ញុំឃើញថា3អ្នកហ្នឹងគឺ អឺអ្នកដែលកំណាញ់បាល់ហើយឥឡូវនេះសល់តែ Greenwood មួយទេដែលសារបានចូលលេងច្រើនជាងគេក្នុងក្នុងចំណោម3អ្នកដែលខ្ញុំបានរៀបរាប់មុនហ្នឹងអញ្ចឹង Greenwood ពីច្រើនកំណាញ់បាល់មែនទែនបាទការលេងកំណាញ់បាល់ធ្វើឲ្យកីឡាករដែលជាដៃគូមិត្តរួមក្រុមគឺគាត់ចាប់បាក់ទឹកចិត្តតែជាក់ស្ដែងយើងមើលទៅរ៉ាស្វតកន្លែងហ្នឹងពិតជាបាក់ទឹកចិត្តមែនបាទពិតជាបាក់ទឹកចិត្តមែនបាទអឺអញ្ចឹងដែលជាហេតុធ្វើឲ្យ Man U ភាគច្រើនគាត់លេងមិនសូវត្រូវគ្នាដោយសារតែកីឡាករហ្នឹង ពេលខ្លះគ្រូមិនទៅជាប្រមាណតែកលាករគឺធំដែរហ្មងធំដែរហ្មងបាទបាទសម្រាប់អេនតូនីម៉ាសាល់ហូវេក៏បាននិយាយថាអាចចូលរួមជាមួយយុគសលគណៈដែលលោកអេឌីហូហ្វបាទចង់បានរូបគេមកជំនួសតំណែងកូឡុំបៀសិនបានយើងនិយាយទៅអេនតូនីម៉ាសាល់ព័ត៌មានទៅចាំអារម្មណ៍ខ្លាំងបំផុតគឺ ការដោះដូរទៅក្លឹបសេវីយ៉ានៅឯអេស្ប៉ាញប្រភពដែល អឺប្រភពមកយើងនិយាយជារួមទៅប្រភពព័ត៌មានច្រើនមែនតើបានចុះផ្សាយថា Anthony Marshall គឺភាគច្រើនគឺអាចនឹងទៅ Sevilla ច្រើនបាទហើយទទួលស្គាល់ថាក្នុងនោះសំបីតែក្លឹបបាទក្លឹបញូកាសលក៏ចង់បានតែបើតាមពាក្យដែលទទួលបានគឺ ទៅសេវីយ៉ាច្រើនជាងបាទគេថាទៅសេវីយ៉ាមានអ្នករុញឲ្យម៉ាសាល់ទៅសេវីយ៉ាហើយចំពោះដូនីវ៉ាន់ដឺវេកបាទឥឡូវនេះស្ងាត់ហើយបាទទោះបីជាចូលលេងឬក៏មិនបានចូលលេងឥឡូវដឹងតែមិនបានចូលលេងក៏នៅតែស្ងាត់ទេក៏ចាប់តាំងពីបានចែកផ្លេគ្នាជាមួយនឹងទីភ្នាក់ងារមកស្ងាត់ហើយហើយជាក់ស្ដែងមួយទៀតកាវ៉ានី បាទកាវ៉ានីយប់មិញលេងជាមួយអាស្តុនវីឡាគឺបាទមិនថាលេងអាស្តុនទេឲ្យតែកាវ៉ានីលេងបាទគ្រប់ប្រកួតកាវ៉ានីតែងតែរត់ដាច់ជើងចោលរត់មិនខ្លាចហត់បាទ ព្រះរាមថ្លែងសររូបនេះជាស្ដែងយប់មិញក្រោយពីចប់ការប្រកួត មានសារព័ត៌មានជាច្រើនក៏បានអឺសម្ភាសលោក Rafrenic ហើយគេបានយក quote Rafrenic ថាគាត់បានបញ្ជាក់ថាគាត់មិនអនុញ្ញាតឲ្យ Cavani ចាក់ចេញទៅក្លឹបណាផ្សេងទេព្រោះ Cavani សូម្បីទោះបីជាមានកងត្រាមួយជាមួយ Man U មួយរដូវកាលមែនតែសម្រាប់ពាក់កណ្ដាលរដូវកាលនេះគឺលោកមិនអនុញ្ញាតឲ្យទៅក្លឹបណាខ្ចីជើងឬក៏យកទៅបានទេគឺលោកត្រូវការ Cavani បាទ ត្រូវការនេះបានរយៈក្រោយនេះបាទចង់ល្អជាងរ៉ូណាល់ដូផងរឿងរត់រឿងអឺគេថាសកម្មនៅលើទីលានណារ៉ូណាល់ដូមករយៈក្រោយនេះយើងឃើញជាក់ស្ដែងហើយបាទគាត់ធ្លាក់តម្រងខ្លាំងមែនតែនបាទទាំងសមត្ថភាព ទាំងក្បាច់គាត់បច្ចេកទេសរបស់គាត់មិនមែនថាគាត់នឹងអឺវ័យ36ចូល37ស្អែកកាន់ស្អែកហ្នឹងគឺអន់ខ្លាំងតែគ្រាន់តែធ្លាក់បាទរ៉ូណាល់ដូធ្លាប់តែចកេះ បត់បាន100ដឺការ៉េឥឡូវនេះរៀងសល់60 70ដឺការ៉េតែចំពោះការតមអាហារការហូបតាមរបៀបក្រិតក្រមតាមកម្មវិធីហ្នឹងគឺរ៉ូណាល់ដូនៅតែធ្វើជារឿងអឺជាទម្លាប់របស់គេហើយការវឹកហាត់ក៏ដូចគ្នាគាត់តាគាត់ព្យាយាមធ្វើបែបហ្នឹងហើយដើម្បីសម្រួលឲ្យរាងកាយរបស់គាត់ឲ្យសមត្ថភាពរបស់គាត់អាចនៅបន្តលើទីលានបានច្រើនឆ្នាំទៀតបាទនេះតកតងទៅនឹងរឿងរ៉ូណាល់ដូបាទហើយតកតងទៅនឹងរឿងអីទៀតចេះបាទ Rodiger បាទតាក់ទង Rodiger មិញក៏បាននិយាយហើយ Rodiger មួយរយៈមុនគឺមានតែក្លឹប2ដែលចង់បាន Rodiger ខ្លាំងជាងគេគឺទី1 Bayern Munich ទី2គឺអឺ Real Madrid បាទព្រោះថា Real Madrid ក៏ចង់បានខ្សែការពារមមកណ្ដាលមួយដើម្បីទៅជំនួសតំណែង Ramos បាទ រៀលឥឡូវនេះយើងឃើញតែស្ដែងគឺខ្សែការពារក៏យើងស្ទើស្ទើដែរបាទអត់ទាន់មានអ្នកណាមើលទៅឃើញកាចដូចរ៉ាម៉ូសដូចអ្នកផ្សេងផ្សេងជំនាន់មកដូចពេពេទេទោះបីជាពេពេអាសាបានកាតក្រហមច្រើនជាងគេមែនតែយើងឃើញតែខ្សែការពារកដាលរបស់រៀលគឺមួយចំនួនទៅមួយចំនួនតែតែមានអ្នកមួយក្លឹមចេះស្ដែងរៀលបើបានរ៉ូឌីហ្គើនឹងក៏អត់ទាស់ដែរបាទអត់ទាស់តែហ្មងបាទអញ្ចឹងអឺប្រសិនបើ Chelsea នៅតែមិនព្យាយាមចំណាយ ព្យាយាមអឺគេហៅថាបញ្ចុះបញ្ចូល Rodiger តាមរយៈប្រាក់ប្រចាំសប្តាហ៍ដែល Rodiger ចង់បានទេគឺប្រហែលជាឆាប់ឆាប់ខាងនេះ Rodiger អាចនឹងធ្វើការផ្លាស់ប្ដូរទៅ Real ឬក៏ទៅ Bayern ហើយតែប្រហែលជាទៅ Bayern Real ច្រើនជាងព្រោះថាទៅអាឡម៉ង់គឺ Rodiger ស្រុកកំណើតគេនៅហ្នឹងហើយប្រហែលគេមិនទាន់ចង់ទៅទេបាទអឺរ៉ូណាល់ដូបាទរ៉ូណាល់ដូប្រហែលជាអាចទាត់សប្តាហ៍នេះទាត់បានបាទសប្តាហ៍នេះទាត់បានបាទខ្ញុំជឿថាអាចទាត់បានបាទអត់អត់ អវត្តមានទេព្រោះអវត្តមានជាមួយនឹង Aston Villa ហើយតែក៏ការលេងជាមួយនៅ Premier League នៅ សប្តាហ៍នេះប្រហែលជាអត់អីទេបាទអត់អីទេគឺអាចទាត់បានធម្មតាបាទ Man U ប៉ា Aston បាទសប្តាហ៍នេះ Man U ប៉ា Aston ម្ដងទៀតនៅយប់ថ្ងៃអាទិត្យម៉ោងហេបាទយប់ហ្នឹងយប់ថ្ងៃអាទិត្យយប់ថ្ងៃសៅរ៍ចូលថ្ងៃអាទិត្យបាទវេលាម៉ោង12កន្លះបាទត្រូវប៉ះជាមួយ Aston Villa នៅក្នុងទឹកដី Aston Villa ម្ដងទៀតបាទ ទៅតែឈ្នះអាស្តុនវីឡាឥឡូវមកប៉ាអាស្តុនវីឡាជាបន្តទៀតបាទអញ្ចឹងរ៉ូណាល់ដូគឺភាគរយច្រើនបានចូលលេងហើយ ចំពោះទម្រង់របស់លោក Rafinha ហ្នឹងគឺខ្ញុំបាទថាជឿនិយាយហ្នឹងបាទបងប្អូនបើសួរហ្នឹងក៏នៅតែនិយាយរឿងដដែលដដែលទេបាទ menu លេខទម្រង់ដូ profile សំខាន់ទម្រង់របស់លោក Rafinha គឺមិនចង់ឲ្យកីឡាករទិញរូបមន្តទេគឺឲ្យកីឡាករយល់ចេញពីបេះដូងបាទអូខេខ្ញុំចូលចិត្តវិភាគចំណេះដឹងបាទតរបស់បងណារ៉េតអូខ គុណច្រើនធិរៈយ៉ាងគួរបានយ៉ាងគូបានបងរ៉ូឌីហ្គាចេញបញ្ចុះទៀតបានដោយបានជំនាញហ្នឹងគឺរ៉ូឌីហ្គាក៏ធ្លាប់បាននិយាយឲ្យគឺសំខាន់ចរចាប្រាក់ប្រចាំសប្តាហ៍របស់គាត់ឲ្យត្រូវបើថាចរចាប្រាក់ប្រចាំសប្តាហ៍របស់គាត់អត់ត្រូវទេគឺគាត់នឹងចាក់ចេញពីក្លឹបហើយបាទព្រោះថាអាចនឹងបើ Chelsea ចរចាមិនត្រូវចរចាមិនត្រូវគឺគាត់នឹងចាក់ចេញពីក្លឹបដោយគ្មានតម្លៃខ្លួនថា free transfer បាទហើយរឿងចាក់ស្ដាយមួយទៀតបាទ អឺផុកបាបាទផុកបាបងប្អូនប្រហែលជាមួយរយៈនេះប្រហែលជារៀងជ្រេញផុកបាបន្តិចតែបើយើងជាក់ស្ដែងគឺ Man U ហ៊ាន ចាយលុយប្រចាំសប្តាហ៍ហើយជាព័ត៌មានទៅចាំអារាមទេតែអាចនឹងជាការពិតមែនព្រោះ Man U ហ៊ានចាយដល់ទៅ50ម៉ឺនផោនក្នុងមួយសប្តាហ៍ឲ្យទៅផលផុកបាបាទនេះគឺជាតម្លៃខ្លួនដែលផលផុកបាចង់បានពីមុនឥឡូវនេះ Man U ឲ្យហើយបាទអញ្ចឹងណា បើថាពុកបាមិនព្រមទៀតក៏ខ្លះជាកីឡាករគ្មានតម្លៃខ្លួន នៅរដូវកាលក្រោយទៅបាទអញ្ចឹងវាទៅត្រឡប់ទៅសួនទូវិញទៅព្រោះរៀលបានបដិសេធហើយរ៉ូណាល់ដូអត់មានព័ត៌មានណាថាគាត់របួសកើតកើតកូវីដទេគឺអត់អត់មានបញ្ចេញអត់មាននិយាយទាំងអស់ហើយសួរបើយើងទៅយើងអ្នកតាមដានដែរបាទអត់មានឃើញបញ្ចេញកន្លែងណាមួយឲ្យយើងដឹងសោះបាទគេនៅស្ងាត់ស្ងៀមល្អមែនតើបាទ លេខ11 Man U បាទ Anthony Martial ហ៎មិនដូចជានិយាយហើយរឿង Martial វិរៈខ្ញុំឆ្ងល់ណាស់មិនមករយៈចុងក្រោយនេះក្លឹបភាគច្រើនចាញ់ពេញចិត្តកីឡាករអាយុលើ30ឆ្នាំម្លេះក្រោម30ឆ្នាំរកមិនបានល្អមែនបើវិរៈចង់និយាយរឿង Man U ខ្ញុំគិតថារាល់ថ្ងៃហ្នឹង Man U បាទ កលាកររបស់គាត់មានលើ30ឆ្នាំដែលជាខ្សែយុទ្ធមានតែ2ទេ គឺខាវ៉ានីនិងរ៉ូណាល់ដូហើយខាវ៉ានីនឹងផុតរដូវដាច់រដូវកាលនេះខ្ញុំជឿថាគាត់ឈប់បន្តកងត្រានៅជាមួយមែនយូហើយគាត់អាចចាក់ចែងទៅក្លឹបលីកគាត់នៅអ៊ុយរ៉ាកាយបាទគោលបំណងគឺកាវ៉ានីគាត់ចង់មានសេរីភាពគាត់ចង់ជួបជុំគ្រួសារពុកម្ដាយប្រពន្ធកូនរបស់គាត់នៅក្នុង ទឹកដីកំណើតរបស់ខ្លួនឯងហើយហើយចំពោះតកតងរ៉ូណាល់ដូបាទរ៉ូណាល់ដូតាមពិតទៅ រ៉ូណាល់ដូបាទជីគឺជាវីរៈបរិសរបស់មែនយូមួយរូបដែរបើយើងនិយាយជាក់ស្ដែងទៅហើយការដែលរ៉ូណាល់ដូត្រឡប់មកក្លឹបបិសាចក្រហមហ្នឹងខ្ញុំជឿថាអឺសុទ្ធតែម្នាក់ម្នាក់នឹកស្មានមកដល់ព្រោះរ៉ូណាល់ដូធ្លាប់ជោគជ័យជាមួយនឹងមែនយូសឹងតែគ្រប់ពានហើយបាទសឹងតែគ្រប់ពានហើយអញ្ចឹងការត្រឡប់មកវិញគឺភាកតិចមែនទែនសូម្បីតែខ្ញុំខ្លួនឯងក៏មិនជឿដែរតែទីបំផុតរ៉ូណាល់ដូបែរជាមកវិញហើយសួរថាមិនបានរ៉ូណាល់ដូមកវិញបើគាត់ធ្លាប់ជោគជ័យហើយ នេះសិតតែមានមូលហេតុអាចមកពីការអឺទី1មែនយូចរចាឲ្យតម្លៃខ្លួនបានច្រើនទី2គាត់ចង់ត្រឡប់មកក្លឹបដែលខ្លួនឯងអឺដែលដែលធ្លាប់បង្ហាញខ្លួនគេថាបាត់ដៃទៅទេ គឺចេញពី Sporting ឯងអញ្ចឹង Man U ជាក្លឹបដែលកាប់ដល់កំណើតអីគេហើយល្បីឈ្មោះសរសាយតោសប្ងៃហ្នឹងអញ្ចឹងប្រហែលជាការចង់ការចរចាតម្លៃខ្លួនត្រូវផង ការចង់មកផងគណៈពេលដែល ក្លឹបផ្សេងផ្សេងអត់ហ៊ានចាយលុយអញ្ចឹងធ្វើឲ្យរ៉ូណាល់ដូសម្រាប់ចិត្តមកមែនយូបាទដើម្បីអីមកចង់ជួយមែនយូផងបាទចិត្តគាត់ចង់ជួយដែរព្រោះថាមែនយូធ្លាក់កោត8ឆ្នាំហើយ8ឆ្នាំហើយមែនយូធ្លាក់កោត8ឆ្នាំហើយបាទបើយើងបើអ្នកការរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ2013មានកូនឆ្នាំ2014អឺអឺ ជាក់ស្ដែងមកឥឡូវយើងនិយាយចេះអ្នកដែលការឆ្នាំ2000 2006 2007ហើយមានកូនមកដល់ឥឡូវហ្នឹងគឺបើថាជា fan Man U គឺអត់ដែលឃើញ Man U លើកពានអីទេក្រៅពីលោកលោក Jose Mourinho ដឹកនាំ Man U ដូចជាលើកពាន Europa League កាលពីឆ្នាំ2017ម្ដងហ្នឹងក្រៅពីហ្នឹងគឺជាមិនមានពានអីធំដុំទេបើនិយាយទៅ Premier League ក៏អត់ Champions League ក៏អត់គឺជាក់ស្ដែងយើងឃើញអញ្ចឹងមែនបាទពេលខ្លះគាត់ចង់មកជួយដែរបាទចង់មកជួយដែរទទួលស្គាល់ថា កីឡាករល្អល្អច្រើនតែរកកីឡាករក្មេងៗមួយចំនួនគាត់លេងឲ្យបានដល់រ៉ូណាល់ដូប៉ុណ្ណឹងបាទគាត់អត់មានបច្ចេកទេសដល់រ៉ូណាល់ដូប៉ុណ្ណឹងអាហ្នឹងគឺជារឿងមួយដែលយើងអឺអង្កេតខ្លួនឯងទៅបាទជាយើងអង្កេតកន្លែងហ្នឹងតិចទៅប្រហែលជាឈប់ឆ្ងល់ហើយហើយរ៉ូណាល់ដូអេនខុញមកយើងនិយាយជាក់ស្ដែងសូម្បីតែរ៉ូណាល់ដូក៏គាត់មិនហ៊ាននិយាយថា ថ្ងៃអនាគតគាត់នឹងអាចខ្លាយជាអ្នកចាត់ការរបស់ Man U ដែរព្រោះសំណួរដែលប្រូនិយាយវិរៈសួរហ្នឹងគឺសំបីតា Sir Alex Ferguson បាននៅក្នុងបទសម្ភាសន៍មួយគេហៅថាពុកធរនិងប៉ាធរនិយាយ Sir ក៏គាត់និយាយថា Ronaldo ចង់ធ្វើគ្រូនៅ Man U អត់ឬក៏ចង់ធ្វើគ្រូអត់គាត់ថាគាត់អត់និយាយគាត់ថាអត់សួរអត់ច្បាស់ផងហ្នឹងគាត់ថាអត់អត់ហ៊ាននិយាយដែរហ្នឹងអញ្ចឹងក៏មិនប្រកបដែរបាទហើយណាមួយរ៉ូណាល់ដូបច្ចុប្បន្នគាត់ចង់ឲ្យកូនរបស់គាត់ល្បីឈ្មោះតាមរយៈការមកហាត់នៅ Man U ដែរព្រោះថាគាត់អាចថានេះ កូនណាក្លឹបឪកន្លែងនេះនេះកន្លែងឪមានអនាគតនេះនៅជាមួយក្លឹបនេះអញ្ចឹងគាត់ឲ្យកូនរបស់គាត់ហាត់ជាមួយនឹងយុវជនតាមទៅលេងកូនគាត់អាចនឹងស្នងតំណែងគាត់បាននៅកន្លែងហ្នឹងមែនក៏យើងមើលមិនឃើញព្រោះជាធម្មតារ៉ូណាល់ដូគាត់គេថាគេថាមាន challenge ណាហើយកូនគាត់អាចនឹងមាន challenge ដូចគាត់ដែរក៏មិនដឹងបាទ